Stop.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 ចាបន្ទាប់ពីយើងលាងបន្លែហើយនឹងមឹកយើងហើយយើងត្រូវបុកខ្ទឹមជាមួយនឹងម្ទេសសម្រាប់យកទៅប្រឡាក់មឹករបស់យើងណា បន្ទាប់ពីយើងបុកគ្រឿងរបស់យើងរួចណាឥឡូវយើងត្រូវប្រឡាក់ជាមួយនឹងមកយើងណាយើងយកគ្រឿងយើងបុកមួយហ្នឹងមកដាក់ចឹងមកហើយយើងដាក់ជាមួយនឹងរ៉ូឌីរ៉ូឌីយើងដាក់ប៉ានេះមកណាហើយយើងដាក់ចុងក្រោយនេះជាមួយនឹងខ្ទឹមសហើយយើងចាប់ផ្ដើមច្របល់វាចូលគ្នា អ្នកទាំងអស់គ្នាច្បល់គ្នាច្បល់វាឲ្យចប់ចឹងណាហើយបន្ទាប់មកចាំយើងយកទៅអាំងដល់គ្នាបន្ទាប់ពីយើងប្រឡាក់មករួចណាឥឡូវយើងមកធ្វើទឹកសម្រាប់លាបវាពេលយើងអាំងមកណាអានេះយើងមានជាមួយនឹងគ្រឿងឆារបស់យើងហើយជាមួយនឹងប៊ឺហើយយើងលាបវាចឹងណាហើយបន្ទាប់មកយើងដាក់ជាមួយនឹងទឹកខ្ទឹមរបស់យើង អ្នកទាំងអស់គ្នាយើងយកប៊ឺយើងដែលយើងធ្វើមិញណាយកមកលាបវាពីលើដើម្បីឲ្យវាមានក្លិនឈ្ងុយណាអ្នកទាំងអស់គ្នាឥឡូវមកយើងឆ្អិននេះណាហើយអញ្ចឹងយើងចាប់វាដាក់ចានហើយចាំទៅភ្លក់ជាមួយខ្ញុំទាំងអស់គ្នា ចាអ្នកទាំងអស់គ្នាឥឡូវមកភ្លក់មកជាមួយខ្ញុំចង់ដឹងថាវាមានរសជាតិបែបណា